សូមប្រចាំមានអ្នកចូលមើលអូខេជម្រាបសួរម្ដងទៀតពេញទី1អីយើ4នាក់អូខេអឺខ្ញុំនិយាយខ្លីហ្នឹងខ្ញុំនិយាយទៅអឺមួយថ្ងៃនេះតាមដានព័ត៌មានគេដែរហ្នឹងតាមដានព័ត៌មានរឿងអឺអកបីទៅភូមិណាតែប៉ុន្តែបើយើងមើល បើយើងស្ដាប់ VOA វាมันមានអីត្រូវខ្ញុំយល់ថាប្រជាពលរដ្ឋទាំងអស់គ្នាយល់ហើយនេះបើយើងមើលព័ត៌មានរបស់អឺ VOA ណាជាពិសេសគឺកិច្ចសម្ភារចាជំរាបសួរកិច្ចសម្ភាររបស់លោកម៉ែនកំសែងអីហ្នឹងគឺវាបកស្រាយអស់ហើយមិនមានអីជាអឺ ជាគួរឲ្យត្រូវបន្ថែមឬមួយក៏យ៉ាងម៉េចឯងខ្ញុំជឿថាពលរដ្ឋទាំងអស់គ្នាយល់ហើយមិនបាច់ចំណាយពេលនិយាយលះសារឡើងវិញឯងអោពាក្យដែលខ្ញុំចាប់អារម្មណ៍ពាក្យដែលខ្ញុំចាប់អារម្មណ៍អឺនៅក្នុងកិច្ចសម្ភាររបស់អឺរដ្ឋមន្ត្រីក្រសួងក្រសួងការបរទេសខ្មែរយើងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរយើងអឺគាត់ប្រើពាក្យថា អ្វីអ្វីទាំងអស់ត្រូវធ្វើជាជំហាន ជាជំហាន បន្តិចម្ដងបន្តិចម្ដង ហើយប្រើពេលយូរហើយគាត់ប្រើពាក្យមួយថាគាត់ព្យាយាមបេះផ្លែឈើដែលទាបបំផុតផ្លែឈើដែលនៅទាបបំផុតគាត់បេះនឹងមុនគេអញ្ចឹងចាខ្ញុំគិតសពសពទៅបើធ្វើ I know it's important សម្រាប់ ប្រជាពលរដ្ឋភូមិត្រូវតែស្វែងរកដំណោះស្រាយដោយសន្តិវិធីបត់ច្បាញ់ក៏មិនដែរអឺយើងទាំងអស់គ្នានិងប្រជាជនភូមិសតបានដឹងយល់សតបានដឹងថារបបភូមិមិនបានគ្រប់កិច្ចព្រមព្រៀងអីអីទេអូ WhatsApp មិនបានគ្រប់គ្រប់កិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយនឹងអឺ អាស៊ានកាលពីឆ្នាំទៅទេយើងឲ្យទោះបីប្រកាសបទច្បាញ់ដែរតែប្រជាពលរដ្ឋនៅតែស្លាប់ទេចឹងហើយរបបនិយាយរួមទៅ ក្នុងប្រវត្តិសាស្ត្រកណ្ណាចរបស់ពួកយោធាអត់ដែលអត់ដែលអឺមានមនុស្សធម៌អត់ដែលគ្រប់សិទ្ធិរហូតដល់ឥឡូវនេះដូច្នេះហើយវាមិនមែនជារឿងប្លែកទេ ចឹងប្រជាជនភូមិមានស្គាល់អារបបនឹងខ្លាំងជាងគេ right and ដូច្នេះហើយអ្វីខ្ញុំចង់និយាយណាសួរថាហេតុអីបានជាហេតុអីបានជាអឺប្រទេសកម្ពុជាយើងយកមុខទៅលក់ you know សំខាន់គឺកម្ពុជាយកមុខទៅលក់រឿងអាកបីវាល្ងងនឹងអ្នកណាក៏ដឹងដែរ ធ្វើដើម្បីយកមុខយកមាត់ដើម្បីមានរឿងសរសេរនៅក្នុងសភៅប្រវត្តិសាស្ត្រដើម្បីមានរឿងសរសេរនៅក្នុងប្រវត្តិរូបខ្លួនឯងយកកូនខ្លួនឯងហ៊ុនម៉ាណែតនឹងទៅ បង្ហាញមិញអង្លាំងខ្ញុំជឿថាហ៊ុនសែនប្រហែលជាមានគណិតមួយនៅក្នុងគោលការណ៍គាត់អឺអ្នកប្រជាធិបតេយ្យនៅភូមិមាននឹងមិនឈ្នះប្រហែលជាគាត់មានគណិតអញ្ចឹងមានគណិតថាអ្នកប្រជាធិបតេយ្យនៅភូមិមាននឹងមិនឈ្នះទេអញ្ចឹងមិញអង្លាំងនឹង និងកាន់អំណាចក្នុងរយៈពេលយូរអេសូអញ្ចឹងហើយក៏ទៅភ្ជាប់តំណែងនេះគឺដើម្បីចងសម្ព័ន្ធភាពពួកបដិការនៅក្នុងតំបន់និយាយរួមគឺសម្ព័ន្ធភាពកាចេះចិនវាកាចេះចិនដូចគ្នា គឺចងសម្ព័ន្ធភាពគ្នាហើយវាមានចំណុចដែលគួរចាប់អារម្មណ៍ដែលខ្ញុំដូចខ្ញុំបាននិយាយថាខ្ញុំមិននិយាយមិញថាខ្ញុំមិនចាំបាច់លើកនិយាយឡើងវិញអំពីភាពអមាស់ របស់ប្រទេសកម្ពុជាដែលហ៊ុនតែនបង្កឡើងឯងពីព្រោះអីអឺវិទ្យុអស៊ីសេរីក៏ដោយ VOA ក៏ដោយបាននិយាយអស់ហើយវាវាដូចគួរចង់សើចមែនតើទៅប្រកាសបទជបាញ់ចុះហត្ថលេខាព្រមព្រៀងជបាញ់គ្នាជាមួយនឹងហ៊ុនសែនពយពេលរហូតដល់ចុងឆ្នាំក្រោយអីអីអញ្ចឹងគឺវាដូចមានបានប្រយោជន៍អីសោះពីព្រោះហ្នឹងវាបទជបាញ់ដែលគេមានរួចហើយ គេមានរួចហើយជាមួយនឹងកិច្ចប្រឹងប្រែងពីមុនមករួចហើយគ្រាន់តែពយាពេលគ្រាន់តែពយាពេលហើយរឿងដែលសំខាន់នោះគឺអឺអ្វីដែលមានរួចហើយនោះគេអត់រងគ្រប់ផងវាអញ្ចឹងដូច dictionary វាគួរចង់ search មែនតើប៉ុន្តែដូចខ្ញុំថាមិញអញ្ចឹងហ៊ុនសែនមានការរំពឹងទុកមួយគឺរបបហ្នឹងវាអត់ទៅណាទេគឺនៅ គឺនៅដឹកនាំប្រទេសភូមាក្នុងរយៈពេលដ៏យូរហើយប្រហែលជារំពឹងថារបបនឹងអាចខ្លាយទៅជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអាស៊ីជាពិសេសនៅក្នុងចំនួនកូនខ្លួនឯងកាន់អំណាចក្នុងចំនួននៃកូនខ្លួនឯងកាន់អំណាចគឺហ៊ុនម៉ាណែតនឹងកាន់អំណាចអញ្ចឹងហើយបានហ៊ុនម៉ាណែតទៅជាមួយខ្ញុំឃើញហ៊ុនម៉ាណែតទៅជាមួយហើយដូចយើងថាអញ្ចឹងអឺខ្ញុំមើលព័ត៌មានអន្តរជាតិមួយអឺ ខ្ញុំឃើញក្រៅពីក្រួយពីប្រទេសភូមាជួបវិបត្តិណាក្រួយពីប្រទេសភូមានឹងជួបវិបត្តិនយោបាយអឺគេឃើញអត្រាអឺអត្រាផលិតគ្រឿងញៀនហ្នឹងគឺ ប្រតិបត្តិការឡើងវិញប្រតិបត្តិការឡើងវិញ គឺអឺគេផលិតឡើងវិញ ដូច្នេះហើយអានឹងជាមហន្តរាយមួយធំសម្រាប់មនុស្សជាតិខ្ញុំមិនមែនត្រឹមតែប្រជាជនភូមិមាខ្លួនឯងទេឃើញហើយបើយើងមើលអនាគតប្រទេសកម្ពុជាយើងដែលដែលនឹងអឺដែលនឹងប្រឈមមុខនឹងបញ្ហាដូចគ្នាទៅថ្ងៃមុខនេះនៅក្រោយពេលដែលហ៊ុនសែនប្រទេសអំណាចឲ្យកូន ដូចយើងនិយាយទៅដែរតដែរអញ្ចឹងវិបត្តិទី1គឺគណៈបព្វជិជនខ្លួនឯងវិបត្តិទី2គឺគឺកម្ពុជានឹងត្រូវ isolated នឹងត្រូវ isolated អញ្ចឹងដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺរបបដែលគេ isolated អូយស្អាតអីទេនោះអឺនៅពេលដែលរបបមួយត្រូវគេ isolated ណា គឺវាអត់ពឹងផ្អែកទៅលើអីក្រៅតែពីរបបខុសច្បាប់ទេមានតែរបបខុសច្បាប់នឹងទេដែលអឺអឺដែលជួយ operate រដ្ឋាភិបាលនឹងឲ្យមានដំណើរការទៅមុខរបបខុសច្បាប់ដូចជាកាស៊ីណូបនលបែងអឺរបបអឺអឺជួញដូរគ្រឿងញៀន ជួញដូរអាវុធខុសខុសច្បាប់ and អឺនឹងនឹងរបបខុសច្បាប់ផ្សេងផ្សេងទៀតអឺជួនកាលអាប្រទេសនឹងคล้ายទៅជាកន្លែងផលិត ជួនកាលវាคล้ายទៅជាឆក់ចិញ្ចោសហប្រតិបត្តិការជាប្រព័ន្ធហ្មងអាហ្នឹងជាការព្រួយបារម្ភរបស់ខ្ញុំបន្ថែមទៅលើភាពអាម៉ាស់ដែលហ៊ុនតែន បង្កឡើងសម្រាប់ប្រទេសកម្ពុជាហ្នឹងណា ខ្ញុំខ្ញុំគិតថាប្រហែលជាកម្ពុជានឹងនឹងនឹងល្អចូលទៅក្នុងអឺអឺប្រទេសមួយដែលដែលពោពេញទៅដោយអ ுக ្រិតកម្មពោពេញដោយទៅដោយអ ுக ្រិតកម្មអឺដោយសារអីដូចខ្ញុំនិយាយមកអញ្ចឹងគឺអឺបើសិនជាភូមិមាមួយអឺក្រឹកនាំដោយមីងអងឡាំងក្នុងរយៈពេលយូរ នេះខ្លាយទៅជាប្រទេសមួយដែលពឹងផ្អែកដោយពឹងផ្អែកទៅលើមុខរបរខុសច្បាប់ ហើយកម្ពុជាថែមមួយទៀតនៅ ក្នុងតំបន់អាស៊ីហ្នឹងអញ្ចឹងប្រទេសហ្នឹងនឹងคล้ายទៅជាយល់សហប្រតិបត្តិការមួយថៃក៏អឺថៃក៏មានបញ្ហាដែរខ្ញុំស្ដាប់ព័ត៌មានមួយទៀតព័ត៌មានហ្នឹងគឺគេនិយាយអំពីអឺ របបយោធាភូមិមាននឹងព្យាយាមធ្វើឃាតអឺមន្ត្រីទូតទូតភូមិប្រចាំនៅអង្គការសហប្រជាជាតិនិយាយរួមគឺធ្វើឲ្យគាត់លបូររួចហើយជិះឡានបុកឡានគាត់ចង់ស្លាប់គាត់អឺដោយសារលោកទូតម្នាក់ហ្នឹងដែលប្រចាំនៅអង្គការសហប្រជាជាតិហ្នឹងគាត់អត់ព្រមចុះចេញពីតំណែងហើយគាត់គ្រប់គ្រងរដ្ឋាភិបាលលោកស្រីអង្សានស៊ីជី អញ្ចឹងគេជួល មនុស្សនៅអាមេរិកហ្នឹងណាគេជួលមនុស្សនៅអាមេរិកហ្នឹងហើយ3000ដុល្លារ3000ដុល្លារទេ ដើម្បីសម្រាប់គាត់អូខេហើយគាត់រងរបួសហើយគេចាប់ អ្នកដែលប្រព្រឹត្តនឹងបាន គេចាប់បាន ទៅវាសារភាពថាអឺមានក្រមរស៊ីជួញដូរអាវុធនៅក្នុងប្រទេសថៃហ្នឹងដែលមានតំណែងជាមួយនឹងរបបយោធាភូមិមានហ្នឹងគឺជួលវា3000ដុល្លារដើម្បីសម្លាប់ ទូតភូមាប្រចាំនៅអង្គការសហប្រជាជាតិទូតទូតភូមាប្រចាំនៅអង្គការសហប្រជាជាតិដល់អញ្ចឹង it come to my mind នៅក្នុងកណិតរបស់ខ្ញុំវាធ្វើឲ្យខ្ញុំ pop up កណិតមួយថាអូមានប្រព័ន្ធរោស៊ីខុសច្បាប់ច្រើនណាស់ដើម្បីអឺជួយទ្រទ្រង់របបហ្នឹងចាមានមានក្រមនៃរោស៊ីនៅក្នុងប្រទេសថៃក្រមរោស៊ីជួយដូរអាវុធនៅក្នុងប្រទេសភូមាហើយហើយក៏មាន ច្បាស់100%និងមានច្បាស់ជាមានអឺពួករ៉ូស៊ីជួយដូរអាវុធនៅក្នុង ប្រទេសកម្ពុជាដែរមិនចឹងទេបងប្អូនមាន ចាំបាន គេចាប់កភ្លើងបានប្រមាណដងនៅក្នុងខេត្តបាត់ដំបងស្រុកកំរៀងខេត្តបាត់ដំបងណាចាប់បានប្រមាណដងអាវុធខ្លះហ្នឹងក៏ថ្មីអាវុធខ្លះក៏ចាស់ហ្នឹងហើយដូច្នេះវាមានតំណែងតំណងគ្នារវាងអ្នករ៉ូស៊ីជួយដូរអាវុធនៅក្នុងថៃកម្ពុជាហើយនិងភូមា it's already start ហើយយើងសម័យមើលមើលតើ5ឆ្នាំទៀត5ឆ្នាំទៀតដែលកម្ពុជានឹងប្រឈមមុខបញ្ហាសេដ្ឋកិច្ចកម្ពុជានឹងប្រឈមមុខអឺបញ្ហានយោបាយអន្តរជាតិហើយនឹងអឺ គេកអន្តរជាតិគេថាគឺគេថាគេឈប់រាប់រគេដាក់គម្រាមគ្រប់កន្លែងណាហ្នឹងតើនៅពេលហ្នឹងប្រជាជនអត់ការងារធ្វើហើយហើយតើស្រុកខ្មែរយើងទៅជាយ៉ាងម៉េចខ្ញុំនិយាយតែតែឯងខ្ញុំអត់ឃើញស្រុកខ្មែរយើងគ្រាន់បើទេ All I see គឺ All I see គឺអីវិបត្តិសង្គមវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយវិបត្តិសេដ្ឋកិច្ចនិងវិបត្តិសង្គមចៅ500ចេញចឹងបានខ្ញុំថាហ៊ុនសែនហ្នឹងមិនមែនមិនដឹងទេហ៊ុនសែនហ្នឹងមិនមិនដឹងថាទៅភូមិមានហ្នឹងអត់ប្រយោជន៍ទេមិនមិនដឹងទេមិនមិនមិនភ្លឺថាអត់បានប្រយោជន៍ទេក៏មិនដែរខ្ញុំជឿថាវាមាន មិនមែនហ៊ុនសែនដឹងថាវាអត់ប្រយោជន៍ដឹងថាខ្លួនឯងនឹងទទួលភាពអាម៉ាស់ដឹងមិនដឹងទេណាក៏មិនដែរខ្ញុំជឿថាហ៊ុនសែនបានប្រយោជន៍ហ៊ុនសែនបានប្រយោជន៍អំពីរបបមួយហ្នឹងហើយដូចនិយាយម្ដងទៀតអញ្ចឹងហ៊ុនសែនណាអត់ដែរគិតពីប្រទេសជាតិលើសពីគ្រួសារខ្លួនឯងគ្រួសារហ៊ុនសែន always come first right អញ្ចឹងការទៅភូមិមាននេះ គឺប្រយោជន៍ប្រយោជន៍សម្រាប់អនាគតកូនខ្លួនឯងរៀបចំផ្លូវសម្រាប់អនាគតកូនខ្លួនឯងអូនិយាយពីអ្នកក្រសុកខ្មែរមិននិយាយទេអញ្ចឹងការដែលទៅភូមិនេះគឺទៅរៀបចំផ្លូវសម្រាប់ការពារបង្កើតក្រុមបពុដើម្បីការពារកូនខ្លួនឯងទៅថ្ងៃអនាគតអូខេមក ហើយដូចខ្ញុំនិយាយមិញអញ្ចឹងតែมันស្រួលមិនមែនมันស្រួលទេការពិតហ្មងបងប្អូនដែរលឺលឺលឺលឺប្រហែលឆ្នាំមុនមុនពេលមុនពេលដែលលោកស្រីអង្សានជីឡង្កាណាយេដែលលឺតំបន់ថៃកោនមីហេតំបន់ហ្នឹងវាវារលាយគេរំលាយចោលហើយក៏ប៉ុន្តែ វានឹងកើតសារឡើងវិញ អាតំបន់ត្រីកោណមាសហ្នឹងណាតំបន់ត្រីកោណមាសនឹងនឹងកើតសារឡើងវិញហើយកន្លែងដាំអភិញកន្លែងផលិតភាពនឹងកើតសារឡើងវិញយ៉ានឹងកើតសារឡើងវិញអញ្ចឹងនៅ ពេលដែលវាកើតសារឡើងវិញតើនៅក្នុងតំបន់នៅក្នុងប្រទេសប្រទេសអាស៊ានទាំងមូលហ្នឹងតើ most likely វាវារត់ទៅច្រកណាអញ្ចឹងហើយបើសិនជាបើសិនជា របបរបស់ហ៊ុនសែននិងកូនហ៊ុនសែនអនាគតទៅបច្ចុប្បន្ននេះមានទំនាក់ទំនងល្អជាមួយនឹងភូមាតែអាការរស់ស៊ីមួយគ្នាហ្នឹងវាទៅទៅពីណាឥឡូវបងប្អូនពិចារណាមកមើលវិភាគឲ្យមានពិចារណាពីអនាគតខ្ញុំអត់ចង់និយាយពីឥឡូវដែលកើតឡើង អ្វីដែលកើតកំពុងកើតឡើងឯងវាអ្នកណាក៏ដឹងដែររឿងកំពុងកើតឡើងនៅស្រុកខ្មែរនោះបើអនាគតទៅវាទៅអញ្ចឹងវាទៅអញ្ចឹងវាទៅជា រស៊ីគ្រឿងញៀនជុំគ្នាវាទៅជារស៊ីដឹកអាវុធជុំគ្នាអីអីអញ្ចឹងខ្ញុំជឿថាអឺអាមេរិកហើយនឹងអឺអឺសំបីតចិនអីវ៉ាន់ហ្នឹងក៏មានការប្រយ័ត្នប្រយែងនៅក្នុងការផ្ដល់អាវុធទៅឲ្យពួកយោធាភូមិដែរមិនមែនទោះបីជាភូមិទោះបីជារបបយោធាភូមិទទួលបានការគ្រប់គ្រងពីចិនក៏ដោយ តែចិននៅតែមានការព្រួយបារម្ភរឿងផលប្រយោជន៍របស់ចិននៅក្នុងប្រទេសភូមាអញ្ចឹងនៅពេលដែលប្រជា ជនភូមាខឹងខ្លាំងគេដុតរោងចក្រវិនិយោគទុនចិនចោលចិនមិនបារម្ភមិនមែនអត់បារម្ភទេ គឺដាក់សម្ពាធទៅលើ របបនឹងឲ្យការពៀផលប្រយោជន៍របស់គេអញ្ចឹងចង់អញ្ចឹងចិនណាត្រូវតែទោះបីគ្រប់គ្រងរបបហ្នឹងក៏មិនមែនចេញមុខអឺទាំងផ្ទាំង បកគលអាវុធឲ្យរបបនឹងយកទៅសម្រាប់ប្រជាជនដែរពីព្រោះនឹងបរទេសនឹងបរទេសនឹងថ្កោលទោសអញ្ចឹងខ្ញុំជឿថាទៅថ្ងៃមុខទៀតដើម្បីបន្តអអនុញ្ញាតឲ្យរបបភូមិនឹងរបបមីងអងឡាំងនឹងធួតធារប្រទេសតទៅទៀតហ្នឹងមានតែរំពឹងអ្នកណារំពឹងរំពឹងកម្ពុជា រំពឹងទទួលអាវុធពីចិនតាមរយៈប្រទេសកម្ពុជាខ្ញុំជឿអញ្ចឹងមិនចិនវាបោះអាវុធឲ្យទៅ មិញអងឡាំងត្រង់ត្រង់ត្រង់ត្រង់ត្រង់ឲ្យពិភពលោកថ្កោលទោសវាទេវាអត់ទេហ៎អញ្ចឹងវាមានអីតាមរយៈនេះណាវាមានតាមរយៈចូលមកប្រទេសកម្ពុជារួចហើយបញ្ជូនទៅឲ្យទៅតាមខ្សែបណ្ដាញពួកហ៊ុតពុនលក់កភ្លើងអីអញ្ចឹងទៅវាមានតែតាមហ្នឹង ចឹងបានថាពិភពលោកនេះពិភពលោកនេះសាហាវមែនតែនពិភពលោកនេះសាហាវមែនតែនបើយើងមិនមានព័ត៌មានបរទេសមើលទេយើងមើលព័ត៌មានខ្មែរស្អីក៏យើងមិនដឹងដែរហ្នឹងហើយស្អីក៏យើងមិនដឹងដែរដល់ពេលយើងមើលព័ត៌មានបរទេសទៅបានយើងចាប់តាមអូ my goodness គេពជាសន្លប់មនុស្សពីស្រុកថៃទៅទៅនៅលើទឹកដីអាមេរិកហ្នឹងហើយគេពជាហើយ នេះមានឆ្កែគណៈបព្វជិជនមួយនេះឆ្កែរត់ចោលសន្តិភាពមួយចូលមកខមមិនឈ្មោះឈ្មោះសុជាតិហែមឆ្កែរត់ចោលសន្តិភាពអឺឆ្ងល់អញ្ចេះនេះសុជាតិហែមឥឡូវខ្ញុំនិយាយជាមួយខ្លួនឯងផ្ទាល់ហ្មងណាខ្លួនឯងប្រហែលជាអាយុបងខ្ញុំឬមួយក៏អាចចាស់ជាងខ្ញុំច្រើនឆ្កែរត់ចោលសន្តិភាពឯងទៅនៅអាមេរិកធ្វើអីឆ្ងល់អញ្ចេះទៅសុខខ្មែរឬ អូ my goodness លើកណាខ្ញុំខ្ញុំនិយាយឆ្កែរត់ចោលសន្តិភាពចូលមក comment លោតបាត់ that's okay ខ្ញុំអត់ block ខ្ញុំអត់អីទេនិយាយអីនិយាយទៅជាសិទ្ធិរបស់ជាសិទ្ធិរបស់អ្នកឯងតែខ្ញុំគ្រាន់តែឆ្ងល់ថាអញ្ចេះបើខ្លួនឯងការពារអារបបដែលបំផ្លាញជាតិនិងម្លឹងម្លឹងថាវាអស្ចារ្យថាវារីចម្រើនណាមិនក៏មិនទៅរស់នៅស្រុកខ្មែរវិញទៅមកមកបកាច់នៅអាមេរិកធ្វើអីឆ្ងល់មែនទេ មកប្រកាច់នៅអាមេរិកទៅហ៎អូ my god និយាយឆ្កែសឹកហ្មងឆ្កែមែនតាគំនិតរបស់ខ្លួនឯងវាផ្ទុយនឹងទង្វើខួរក្បាលផ្ទុយនឹងទង្វើអូខេខួរក្បាលនឹងមានកំណត់ច្រើនណាស់រិះគន់អាមេរិកអញ្ចេះអញ្ចោះมันកើតអីអញ្ចេះអញ្ចោះរបបហ៊ុនសែននឹងវាអស់ចាអីអញ្ចេះអញ្ចោះ តែទៅនៅលើទឹកដីអាមេរិកចាយលុយអាមេរិកថោកទៀតម៉ែយាយរត់កង់3អាចឆ្កែអីរត់កង់3អាចឆ្កែអីឃើញផុសនៅអាមេរិកថោះហ្នឹង anyways ហើយបើរត់កង់3ទេមិនឥឡូវឧទាហរណ៍ថារត់កង់3នៅស្រុកខ្មែរមិនស៊ីស្រួលទេរាល់ថ្ងៃហ្នឹងយ៉ាប់មែនតែនហ្មងយ៉ាប់មែនតែនណា ខ្ញុំអត់ថាទេអាអ្នកដែលគាំទ្រគណៈបព្វជិជនរួចហើយមានលុយរាប់លានដុល្លារមានឡានជិះមានវិឡានៅខ្ញុំអត់ថាទេពីព្រោះគេគាំទ្រគេបានប្រយោជន៍គេមានគេមានដោយសារគណៈបព្វជិជនគេបានប្រយោជន៍និយាយពីពួកអាអ្នកលក់លតឆាលក់កង់3ជួលផ្ទះគេនៅនេះហ៎ហូរមួយថ្ងៃបានមួយថ្ងៃហូរមួយថ្ងៃដើម្បីមួយថ្ងៃនេះឈឺអត់មានលុយមើលនេះ ហើយគ្រប់គ្រងគណៈបព្វជិជនដែរហើយមានសួរខ្លួនឯងលះហេមលះហាមរត់ផ្ទះនៅច្រូលជ្រោកគ្មាននឹងសួរថាដោយសារណាមានសួរខ្លួនឯងហ៎ហ៎ហើយចាំមកហើយហើយឥឡូវឥឡូវរត់រត់កង់3មួយថ្ងៃបានបានរត់កង់3មួយថ្ងៃបានបានហើយដល់ពេលឈឺទៅមានលុយហ៎មានលុយព្យាបាលខ្លួនអត់ហ៎ឈឺមានលុយព្យាបាលខ្លួនអីអត់ ហើយអាម៉ាជិនខ្លួនឯងសម័យមើលមើលសម័យនឹងពេលខ្លួនឯងចាស់ទៅធ្វើការងារឡើងកើតរត់ចាំអត់ហ៎ខួរក្បាលស្អីគេណែដូចខ្ញុំនិយាយម្ដងទៀតអ្នកមានណាគេគ្រប់គ្រងគណៈបព្វជិខ្ញុំខ្ញុំអត់សើចយំគេទេខ្ញុំអត់សើចទេពីព្រោះគេមានដោយសារគណៈបព្វជិជនគេបានប្រយោជន៍ពីគណៈបព្វជិជនគេមានលុយរាប់លានដុល្លារមាន វិឡាមានឡានជិះល្អជីវិតគេមានសុភមង្គលខ្ញុំអត់បន្ទោសគេអាហ្នឹងគេសមនឹងគាំទ្រគណៈបព្វជិជនចិត្តពួកអាឡាហាមនេះលក់លត់ឆាជួលផ្ទះគេនៅរត់ម៉ូតូឌុបជួលផ្ទះគេនៅធាក់សក្លោហូរទៅតំបូលជ្រុកគ្មានរោបានមួយថ្ងៃ ដើម្បីស៊ីមួយថ្ងៃនេះហ៎ស្អីគេមើល សរសេរស្អីគេណាមើលអត់យល់ទេមើលសរសេរអីគេស្អីគ្រាន់បើជាងស្អីមើលជួលផ្ទះគេគ្រាន់បើជាងគេដេកក្រោមស្ពានអើជួលផ្ទះគេគ្រាន់បើជាងគេដេកក្រោមស្ពានហ្នឹងហើយមិនថាជួលផ្ទះគេហ្នឹងហើយតាហុតកង់3លេងបានអត់មានផ្ទះអត់មានលុយបងគេគេមិនដេញក្បាលចោលហើយសួរថាជួលផ្ទះគេជួលផ្ទះគេរស់នៅហ្នឹងណា សួរថាយើងនឹងស្អីលើបន្ទាត់ភាពក្រីក្រលើបន្ទាត់ភាពក្រីក្រអីហើយតែមិនស្រួលហ្នឹងមហូបស៊ីរងថ្ងៃហ្នឹងខ្វះជីវជាតិទៀតហើយហ្នឹងថ្លៃធ្នូហ្នឹងហ៎ហ៎អាហ្នឹងជីវភាពថ្លៃធ្នូហ្នឹងហ៎អ្នកនៅនេះណាគេក៏ជួលផ្ទះគេនៅដែរគេមានផ្ទះគេគ្មានណាគេមានលុយទិញផ្ទះទាំងអស់គ្នាទេខ្ញុំមានផ្ទះពីរអ្នកជួលផ្ទះខ្ញុំលើមួយក្រុមមួយ ហើយពួកហ្នឹងមិនងាយមានលុយទិញផ្ទះនៅទេហេតុអីលុយផ្ទះហ្នឹងឡើងឡើងខ្លាំងមែនទែនផ្ទះឥឡូវនោះមិនងាយរកលុយទិញផ្ទះនៅទេជួលផ្ទះប៉ុន្តែខ្ញុំចង់និយាយថាចេះការងារគេមានហើយបើទោះបីជាគេអត់ការងារធ្វើរត់ជួយអញ្ចឹងខ្ញុំអត់ខ្វល់រឿងនេះជួលផ្ទះនៅអត់មានលុយបង់ខ្ញុំអត់ខ្វល់ទេពីព្រោះរត់ជួយគេគេជួយគេទៅពេទ្យហ៎គេជួយគេទៅពេទ្យអត់មានខ្វល់រឿងអត់មានលុយមើលទេ អត់មានខ្វល់រឿងត្រូវលក់ផ្ទះមួយឧទាហរណ៍ខ្ញុំខ្ញុំបើខ្ញុំឈឺខ្ញុំទៅពេទ្យខ្ញុំអត់ខ្វល់រឿងលក់ផ្ទះខ្ញុំមើលចង្រឺខ្ញុំហីគឺខ្ញុំដេកពេទ្យមួយជីវិតខ្ញុំក៏ខ្ញុំអត់អត់បង់លុយមួយរៀលដែរអានឹងហើយសេចក្តីថ្លៃថ្នូរអានឹងហើយសេចក្តីថ្លៃថ្នូរថ្ងៃនេះបដៅក្បាលឆ្កែតិចមើលឆ្កែគណៈបព្វជិជន ខ្ញុំហៅឆ្កែហើយអូយកូនយំអ្នកមានគេគ្រប់គ្រងគណៈបព្វជិជនណាខ្ញុំអត់ហៅគេឆ្កែ ប៉ុន្តែអាអត់ផ្ទះក្តមូលជ្រោះក្បាលនេះអារស់មួយថ្ងៃដើម្បីតែមួយថ្ងៃឲ្យគ្រប់គ្រងដល់បាបជ័យហ្នឹងឆ្កែហើយពីព្រោះវាអត់មានខួរគិតបើមានខួរបើវាមានខួរគិតវាអត់គ្រប់គ្រងដល់បាបជ័យមិនកើតទេយល់ទេនិយាយមិនទាន់ចប់ផងកូនយំនិយាយលឺពេកអីនេះពេលចាំបន្តយកនឹងទៀតចាំបន្តយកនឹងទៀតចុះអូខេអរគុណច្រើនណាអូយសុបាយមួយយ៉ាងដែរបើដៃក្បាលឆ្កែក្តាប់អត់ជាជន អរគុណច្រើនអញ្ចឹងចាឥឡូវចាំបន្តយប់ហ្នឹង